ថ្ងៃនេះមានរឿងចង់ជជែកជាមួយបងប្អូនលេងពីរឿងអឺពីរឿងរូបភាព ពីរឿងរូបភាពណែដែលខ្ញុំបានឃើញ គេបោះពីរឿងអឺការទៅចូលរួមមគ្គណៈទុករបស់លោកកឹមសខាជាមួយនឹងហ៊ុនសែនណា ឃើញគេថតឡើងក៏ហឺហឺអឺគេនាំគ្នាស៊ីចុកមុខតាពីទល់ទល់មាត់ដោយសត្វស្វាយើងឃើញណាយើងឃើញនៅក្នុងរូបភាពហ្នឹងយើងមើលមកផ្លែទៅអូគូឲ្យចំណែកតែមិនចំណែកទេអត់ចំណែកទេណាបើតែយើងមើលមកផ្លែទៅគេចង់ធ្វើឲ្យយើងចំណែកណាណាគេចង់ធ្វើឲ្យយើងចំណែនបើតែមិនចំណែនទេតាមពិតទៅ មិនត្រឹមតែមិនចំណែនទេថែមទាំងដឹងកាន់តែច្បាស់ទៅទៀតធ្វើឲ្យមហាជនហ្នឹងកាន់តែច្បាស់ទៅទៀតថាអ្វីដែលពួកយើងខ្ញុំនៅក្រៅប្រទេសនិយាយហ្នឹងវាពិតជាត្រឹមត្រូវវាអត់មានខុសវាមិនត្រឹមតែមិនខាតដល់យើងអ្នកប្រឆាំងទេវាចំណេញដល់យើងអ្នកប្រឆាំងទៅទៀតណាបងប្អូនណាបាទឥឡូវខ្ញុំនិយាយរឿងពីមូលហេតុបាបកម្មបាបបុណ្យវាមានពិតប្រកប បាទបាបបុណ្យណាវាមានពិតប្រកបបងប្អូនមានអាយ៉ាបងប្អូនមាននៅចាំបានទេនៅចាំបានអឺយាយឡាំដួយណាយាយឡាំដួយយាយឡាំដួយហ្នឹងគាត់គាត់គាត់គាត់ដាក់បដាសាខ្ញុំមិនអញ្ចឹងឯងគាត់ដាក់បដាសាខ្ញុំហើយខ្ញុំហ្នឹង ងាប់ឲ្យខ្ញុំនឹងស្អីណាស្លាប់អីណាណីគាត់អាក្រក់ណានិយាយនិយាយឡាំដួយហ្នឹងនិយាយកពើហ្នឹងគាត់ខូចណាខូចណានិយាយហ្នឹងធ្វើកញ្ជះយួនមិនអស់ចិត្តហើយមកដាក់ទំនាយប្រមាថខ្មែរគ្នាឯងទៀតនិយាយហ្នឹងហ្នឹងហើយគ្រាន់តែប្រឆាំងរឿងនយោបាយតាមពិតខ្ញុំមិនដែលនិយាយរួមខ្ញុំខ្ញុំមិនដែលជេរគាត់ មីនេះមីនោះផងហ្នឹងមែនតើទៅនិយាយហ្នឹងខ្ញុំមិនដែលហៅគាត់មីនេះមីនោះទេខ្ញុំហៅភាគច្រើនហ្នឹងខ្ញុំហៅម៉ែយ៉ែមម៉ែយ៉ែមឡាំទួយខ្ញុំហៅលោកចំទាវម៉ែយ៉ែមឡាំទួយខ្ញុំហៅត្រឹមត្រូវតាំងពីខ្ញុំហៅគាត់មកខ្ញុំមិនដែលហៅគាត់មីនេះមីនោះអឺចេះមួយចុះពីរទេបើហ៊ុនសែនមានបើខ្ញុំហៅគាត់អាខ្លះប៉ុន្តែបើនិយាយហ្នឹងត្មងខ្ញុំអត់ដាល់ទេ បាទខ្ញុំអត់ដែរនិយាយហើយនិយាយនឹងមីនេះមីនោះអីចឹងទេបាទអឺគាត់ដាក់កដាស្តាឲ្យខ្ញុំស្លាប់តណាត់តណែងអីណានៃតាមដែលចិត្តគាត់ខឹងនឹងគាត់អូដាក់ទំនាយអីអីដូចម្ដាយខ្ញុំអីចឹងគាត់អត់មានប៉ះពាល់គាត់ទេម្ដាយខ្ញុំអត់មានប៉ះពាល់គាត់ទេគាត់ទៅប៉ះពាល់ទៅជេរ រុកដល់ម្ដាយខ្ញុំអីហ្នឹងប៉ុន្តែមិនអីទេគាត់ប្រហែលជាម្ដាយខ្ញុំនឹងគាត់ស្កស្កគ្នាដែរគាត់ជេរគាត់ទៅតាមដំណើរគាត់ទៅព្រោះម្ដាយខ្ញុំនឹងគាត់ស្កស្កគ្នាដែរហ្នឹងបាទគាត់ណថាអាការដែលប្រមាថអ្នកដតីវាធ្វើឲ្យខ្លួនឯងរងគ្រោះអានឹងរបៀបដូចបាចកាមបជ្រះខ្ចល់អញ្ចឹងណាដូចហ៊ុនសែនគាត់និយាយមុន ណែអាដាមហ៊ុនណេងគាត់ស្លាប់មួយថ្ងៃអឺមុនអាដាមហ៊ុនណេងគាត់ស្លាប់ប្រហែលប្រហែលថ្ងៃដូចជា5 6ថ្ងៃក្រោយមកហ៊ុនសែនគេមិនអួតថាពូជរបស់គេហ្នឹងគួរនៅមិនក្រពី90ឆ្នាំឡើងពូជគេហ្នឹងគឺ90ឆ្នាំគាត់និយាយពូជគាត់និយាយពូជហើយបើនិយាយពីគាត់វិញគ្រូទាយថាគាត់នឹងមានអាយុ101ឆ្នាំអីចឹងទៅចឹងណា ចឹងអាការដែលហ៊ុនសែនអួតហ្នឹងរឿងមួយមុននឹងហ៊ុនសែនអួតហ្នឹងនិយាយនឹងដាក់ប្រដាសាអ្នកដតីមិនត្រឹមតែដាក់ប្រដាសាខ្ញុំទេនិយាយនឹងដាក់ប្រដាសអ្នកតាអ្នកដតីឲ្យស្លាប់ដៃហោងឲ្យអីណានេះពេញទៅពេញនេះចឹងបាទដល់ពេលក្រោយមកហ៊ុនសែនហ្នឹងគាត់និយាយពីរឿងនេះទៀតប្រាប់តែមិនតាន់ដឹងអីផងដោយសារតែអំពើបាបគាត់ច្រើនពេកទៅហើយ ខ្ញុំអត់បន្ទោសអ្នកស្លាប់ទេណាគាត់មិនចង់ស្លាប់ទេដោយអាដាមហ៊ុនណេកអីគាត់អត់មានប៉ះពាល់អីដល់ខ្ញុំទេអឺគាត់ទៅគ្មានអីជាមួយខ្ញុំទេអាដាមហ៊ុនណេកណាហ្នឹងហើយខ្ញុំគោរពចំពោះមរណភាពរបស់គាត់ប៉ុន្តែខ្ញុំចង់និយាយចេះខ្ញុំចង់និយាយថាអឺហ៊ុនសែនអួតអួតហ្នឹងគឺទេវតាបរាមុខអាហ្នឹងគេហៅបាបកម្មបរាមុខ អានឹងពេលដែលគាត់និយាយអត់តាន់បានប្រមាណផង បងរបស់គាត់ស្លាប់ឃើញទេយាយឡាំដួយដាក់ប្រដាសាគេអត់តាន់បានប្រមាណផងបងគាត់ស្លាប់ហ៊ុនសែននិយាយអួតថាគ្រួសារគាត់មានអាយុចាប់ពី90ឆ្នាំឡើងលើតាន់បានប្រមាណថ្ងៃផង បងគាត់ស្រាប់តែនៅសុកសុកស្លាប់បាត់បង់ជីវិតគឺបាទ ដោយគ្មានក្រងទុកដោយគ្មានឈឺអីទាំងអស់ណាបើគាត់បានឈឺបានជាទៅអានឹងបានឈឺទៅមិនអីទេគាត់អត់បានឈឺស្លាប់ទៅណាគាត់អត់បានឈឺស្លាប់ទៅអានឹងដោយសារអីជួនណាដោយសារតែបាបកម្មរបស់បងប្អូនណាដូចហ៊ុនសែនក៏បងអូនហើយយាយស៊ីណានហ្នឹងក៏បងអូនហើយបងប្អូនហ្នឹងគាត់ចូលចិត្តដាក់បដាស្តាគេគាត់ចូលចិត្តដាក់ទំនាយគេ អញ្ចឹងទៅដល់ទីបំផុតអាបងនោះអត់ដឹងរឿងអីសោះត្រូវទៅស្លាប់ដោយសារតែពាក្យពួតអាងរបស់ហ៊ុនសែនដោយសារតែពាក្យដាក់បដាសារបស់យាយឡាំដួយទៅលើអ្នកដតីដែលគេប្រឆាំងជាមួយខ្លួនហ្នឹងអញ្ចឹងអាហ្នឹងគេហៅថាកម្មតាមតន់ខ្ញុំអត់មាក់ងាយចំពោះវិញ្ញាណខណ្ឌរបស់អាដាមហ៊ុនណេងទេសូមបញ្ជាក់ ខ្ញុំអត់បានមើលងាយទេប៉ុន្តែបើនិយាយពីហ៊ុនសែនវិញ ខ្ញុំថាហ៊ុនសែនមើលងាយវិញ្ញាណខណ្ឌអាយឧត្តមហ៊ុនណេងដែលត្រូវជាប្អូនបងរបស់គាត់នឹងហេតុអីហ៎បងប្អូនដឹងតើហេតុអីហ៎តាមដែលខ្ញុំមើលណាហ៊ុនសែនដូចជាប្រើប្រាស់សព របស់ហ៊ុនណេងនឹងដើម្បីមកធ្វើប្រជាពិធនយោបាយទៅវិញហ៊ុនសែនណាខ្ញុំមិននិយាយពីរឿងកម្មសខាទេខ្ញុំនិយាយពីហ៊ុនសែនធម្មតាបងប្អូនណាអ្នកដែលទៅចូលរួមអ្នកណាក់ទុកមិនចាំបាច់បង្ហាញរឹកបង្ហាញរៀងបង្ហាញរូបថតការជួបកម្មសខាអីលក្ខណៈស្និទ្ធស្នាលគោបំណងមិនមែនមិនមែន ចង់ឲ្យមានដំណោះស្រាយនយោបាយអីទេគឺចង់ឲ្យភាគីកម្មសខាហ្នឹងនៅមានសង្ឃឹមមួយកម្មសខាហ្នឹងអតាតាមកម្មសខាមានន័យថាគេចង់រៀបចំឲ្យមានការបែកបាក់រវាងអ្នកគ្រប់គ្រងអឺលោកសំរងស៊ីនិងអ្នកគ្រប់គ្រងកម្មសខាហ្នឹងដែលហោចណាស់អ្នកគ្រប់គ្រងកម្មសខា3អាសនៈមុនហ្នឹងសូមឲ្យនៅតដែល ដើម្បីកុំឲ្យភាគីលោកកឹមសខានឹងមកចូលដៃតាមពិតធ្វើអញ្ចឹងទេពេលសួរថាតើកឹមសខានឹងទៅដោះស្រាយនយោបាយជាមួយហ៊ុនសែនទេទៅដោះស្រាយវាបាននយោបាយទេទៅដោះស្រាយវាបាននយោបាយស្អីដូចថ្ងៃឃើញកម្មសខាតសេឃើញពួកអាត្រឹមត្រូវវាតសេអសតសេបើមើលគឺវាតសេថារឿងទី1គឺទៅចូលបនសពរឿងទី2ជជែកគ្នាពីរឿងដំណោះស្រាយនយោបាយ ឥឡូវខ្ញុំសួរបងប្អូនបើសិនណាជាពួកអាត្រឹមត្រូវនឹងវានិយាយថាទៅដំណោះស្រាយរឿងនយោបាយយើងសួរថាទី1វាមានតម្ងន់អីទៅដោះស្រាយនយោបាយជាមួយនឹងហ៊ុនសែនទី1យើងសួរថាតើវាមានតម្ងន់អីទៅដោះស្រាយនយោបាយជាមួយហ៊ុនសែនទី2ទី2រឿងអីត្រូវដោះស្រាយនយោបាយនៅពេលដែលបងខ្លួនឯងស្លាប់ ខេតអីបានជាយកជីវិតបងខ្លួនឯងដែលស្លាប់ដោយណែឧបតវៈហេតុដែលស្លាប់ដោយអឺអឺមិនមែនជារៀបជារៀបពេតក៏មិនមែនជាធិគេហៅថាស្លាប់ដោយកម្មតាមតន់ណាគាត់ហ្នឹងស្លាប់ដោយកម្មតាមតន់ណាបើស្លាប់ភ្លាមភ្លាមហ្នឹងគឺអត់ឈឺផងស្លាប់អាហ្នឹងគេហៅកម្មតាមតន់បាទកម្មតាមតន់ ដល់ពេលហើយគាត់យកអាការស្លាប់របស់បងគាត់ហ្នឹងមកធ្វើជាឧបករណ៍បោកកុហកអ្នកដតីសួរថាតើអាប្អូនបែបហ្នឹងគឺជាប្អូនដែលគោរពដល់វិញ្ញាណក្ខន្ធបងដែរឬអត់ហេតុអីបានជាបដោយឲ្យពួកអាដែងនោះថាការទៅជួបនិងទៅចូលរួមមរណៈទុករបស់ហ៊ុនណេងបែរទៅជារឿងដោះស្រាយនយោបាយវិញអញ្ចឹងមានន័យថាម៉េច មានន័យថាហ៊ុនសែនបន់ឲ្យតបងប្អូនវាណាមួយងាប់ទេនៅក្នុងនឹងទំនុកងាយស្រួលដោះស្រាយយោបាយតោះតែឪអញងាប់អញដោះស្រាយយោបាយតាមរយៈឪអញអាតោះតែបងអញងាប់បានអញដោះស្រាយតាមនយោបាយតាមរយៈបងអញតោះតែប្អូនអញងាប់បានអញដោះស្រាយនយោបាយតាមរយៈប្អូនអញអញ្ចឹងមានន័យថាម៉េចមានន័យថាហ៊ុនសែននឹងដើម្បីដោះស្រាយនយោបាយបន់ឲ្យបងខ្លួនឯងងាប់ ឬក៏កន់ឲ្យសាច់ញាតិខ្លួនឯងងាប់ដើម្បីដោះស្រាយនយោបាយទី1ទី2ហ៊ុនសែនខ្ញុំជឿថាហ៊ុនសែនមានកំណត់នឹងកំដឹងឬក៏គ្មានកំដឹងប៉ុន្តែបើសិនណាជាជាពាក្យហ្នឹងភាគីកម្មសខាអ្នកនិយាយថាខ្លួនឯងទៅបនសពផងទៅដោះស្រាយវិបត្តិនយោបាយផង មានន័យថាពួកកម្មសខានឹងបនឲ្យតបងប្អូនសាច់ញាតិហ៊ុនសែនងាប់អាងទៅចូលរួមមានអនុទុកហើយទៅឆ្លៀតឱកាសហ្នឹងនិយាយសុំទោស សុំឲ្យគេដោះលែងខ្លួនដើម្បីឲ្យហ៊ុនសែនសម្បទានថាអូកាលណាបើមាន បងប្អូនហ៊ុនសែនណាមួយងាប់ទៅហ៊ុនសែនតំណងគាត់មានចិត្តទន់បន្តិចហើយអាចនឹងដោះលែងអញ្ចឹងមានន័យថាមួយថ្ងៃមួយថ្ងៃកឹមសខានឹងបានឲ្យតែគ្រួសារហ៊ុនសែនណាមួយងាប់ទេដើម្បីឲ្យមានវិដោះមានដំណោះស្រាយនយោបាយដើម្បីឲ្យបានលេះក្នុងការដោះលែងខ្លួនក្នុងន័យនឹងអញ្ចឹងឯងបើយោងទៅតាមពួកអដែងអស់នឹងដែលវាទៅសេហ្នឹងណា ក្នុងនាមនឹងអញ្ចឹងបានខ្ញុំថាយីពួកអាលងងអស់នេះវើយហ៊ុនសែនបង្ហាញឲ្យឃើញតាមអាប្រព័ន្ធ Facebook ហ្នឹងខ្ញុំជឿថាហ៊ុនសែនដែលអនុញ្ញាតឲ្យថតអង្គុយស៊ីអីជុំគ្នាហ្នឹងហ៊ុនសែនអ្នកអនុញ្ញាតឲ្យថតឲ្យហ៊ុនសែនអ្នកអ្នកអឺអ្នកឲ្យបង្ហោះហើយបង្ហោះហ្នឹងគឺចង់ប្រម៉ូតហ៊ុនសែនចង់ជួយប្រម៉ូតកម្មសខាទេ សួរថាដោះស្រាយយោបាយអត់ថាអត់ទេទៅដោះស្រាយយោបាយអីបើហ៊ុនសែននិយាយឲ្យថាទៅខ្មែរអត់មានវិបត្តិយោបាយណាហ៊ុនសែននិយាយខ្លួនឯងហ៊ុនសែនថាទៅខ្មែរអត់មានវិបត្តិនយោបាយទេមានតែអ្នកនយោបាយមានវិបត្តិណែហ៊ុនសែននិយាយចឹងអីចុះអាឈួតពួកអាឈួតអាត្រឹមត្រូវវានិយាយថាទៅដោះស្រាយនយោបាយនោះមានន័យថាម៉េចចឹងមានន័យថាវាប្រឆាំងជាមួយមេវាឈ្មោះហ៊ុនសែនទៀត អះចន់នេះចន់នេះបងប្អូនទាំងអស់គ្នាអញ្ចឹងមានន័យថាម៉េចមានន័យថាហ៊ុនសែនធ្លាប់និយាយថាស្រុកខ្មែរអត់មានវិបត្តិនយោបាយទេ មានតែអ្នកនយោបាយមានវិបត្តិហើយដល់ពេលពួកកម្មសខាវាទៅនិយាយថាអឹងទៅចូលរួមប៉ុនសពផងទៅដោះស្រាយនយោបាយផងអឺចឹងដោះស្រាយនយោបាយតើតែមានគ្រួសារវាងាប់បានដោះស្រាយនយោបាយអានឹងចប់ហើយស្រុកខ្មែរស្គួតចុយតម៉ៃហ្នឹង វាតតែមានអ្នកណាងាប់បានដោះស្រាយនយោបាយវាបាត់នយោបាយត្រូវដោះតាមអ្នករស់អ្ហ្មៃក៏វាបាត់នយោបាយដោះតាមអ្នកងាប់ឥឡូវបងប្អូនសាកលបងកិនមែនមើលទំលាប់ចោលមកសៀតទំលាប់ដោះស្រាយនយោបាយតាមរយៈអ្នកងាប់អ្ហ្មៃអាទំលាប់បែបហ្នឹងគេហៅថាពួកអាទំលាប់តັດនរៈពួកអាទំលាប់តັດនរៈចា វាគ្មានទេអានឹងហើយគេហៅថាយើង ប្រមាថការពៀនដល់វិញ្ញាណខណ្ឌអ្នកស្លាប់ឥឡូវហ៊ុនសែនបាននឹងកំពុងប្រមាថវិញ្ញាណខណ្ឌអ្នកស្លាប់តាមរយៈហ៊ុនសែនប្រមាថវិញ្ញាណខណ្ឌបងខ្លួនឯងតាមរយៈនៃការអង្គុយជាមួយកម្មសខាឲ្យឲ្យកម្មសខានឹងយកឲ្យកូនចៅកម្មសខានឹងយកមកផុសពួក CPP មួយចំនួននឹងយកទៅផុសថាអឺ ដើម្បីដោះស្រាយវិបត្តិនយោបាយមានតែកឹមសខានិងហ៊ុនសែនអីអានឹងមានន័យថាម៉េចសួរថាតើសួរថាតើវាគោរពវិញ្ញាណខណ្ឌអាចដល់អ្នកស្លាប់ទេយកអ្នកស្លាប់នឹងដើម្បីធ្វើជាឧបករណ៍ដើម្បីកកបោកប្រាស់គេ សំបីតែគ្នាស្លាប់តែហើយក៏អត់ឲ្យគ្នារស់នៅបានសេចក្តីសុខឲ្យមហាជនទាំងឡាយមានការថ្មេះតេដៀល ហើយសួរថាគេមិនមែនថ្មេះតេះដៀលតាហ៊ុនសែននិងកឹមសុខាណាគេថ្មេះតេះដៀលដល់ស្កប់អាដាមហ៊ុនណេងទៀតយើងថាមើលសួរថាអាដាមហ៊ុនណេងគាត់ដឹងទេកូនចៅអាដាមហ៊ុនណេងគាត់មិនចង់ឃើញរូបភាពនឹងទេគាត់មិនចង់ឃើញរូបភាពពូរបស់គាត់គាត់មិនចង់ឃើញរូបភាពហ៊ុនសែនយក ការស្លាប់របស់ឪពុកគាត់នឹង ប្រពន្ធគាត់នឹងយកមកធ្វើជាឧបករណ៍នយោបាយទេពីព្រោះកាលណាបើយកអញ្ចឹងទៅគេទៀតខ្មេះដល់វិញ្ញាណខណ្ឌហ៊ុនឯងយល់ទេអ្នកដតីបើទោះជាចង់មិនចង់គេដៀលខ្មេះចំមិនចំគេនឹកក្នុងចិត្តគេធ្វើឲ្យមាន មានការដៀលខ្មេះបងប្អូនមិនអញ្ចឹងឯងអ្នកដតីគេមានការដៀលខ្មេះដល់វិញ្ញាណខណ្ឌរបស់ហ៊ុនឯងឃើញទេ ហើយសួរថាអ្នកណាអ្នកបង្ហាញរូបភាពឲ្យគេដៀលស្មេះទៅវិញ្ញាណខណ្ឌព្រះអាដាមហ៊ុននេះគឺហ៊ុនសែននិងកឹមសុខាអាហ្នឹងខ្ញុំសូមប្រាប់ទៅអាដាមហ៊ុនតូអង្គញាហ៊ុនតូនិងបងប្អូនហ៊ុនណេងកូនចៅហ៊ុនណេងទាំងអស់យកគិតមើលទៅពិចារណាមើលទៅធម្មតាយើងឪពុកយើងនៅរស់យើងទៅគាត់ទៅដោយមិនបានផ្ដាំផ្ញើអីចឹងណាយើងស្ដាយណា យើងស្ដាយហើយយើងចង់ឲ្យឪពុកយើងនឹងទៅសុគតិសួគ៌ទេវលោកមិនចឹងហើយដល់ពេលហ៊ុនសែនណាដល់ពេលហ៊ុនសែនយកបងខ្លួនឯងបន់ឲ្យបងខ្លួនឯងងាប់ដើម្បីយកយកយករូបភាពរូបថត រវាងកម្មសខាទៅចូលរួមរំលែកទុកបងហ្នឹងយកមកបោកបហក់ប្រជាពលរដ្ឋអញ្ចឹងមានន័យថាហ៊ុនសែនហ្នឹងបានឲ្យតែបងប្អូនខ្លួនឯងងាប់ណាមួយងាប់ទៅស្រួលអញ យករូបកឹមសខាហ្នឹងទៅថតរូបជាមួយក៏ហោះប្រាប់គេថាអត់ដោះស្រាយនយោបាយមួយកឹមសខាអីវាទៅចឹងទៅបងប្អូនគិតមើលមើលឥឡូវបងប្អូនយកយកប្រយ៉ាងណាចំណុចនឹងមើលសួរថាតើអញ្ចឹងកូនចៅអាដាមហ៊ុនណេងគិតយ៉ាងម៉េចបើជួនណាអាដាមហ៊ុនណេងគាត់អត់ដឹងទេគាត់អត់ដឹងរឿងណាហើយកន្លងមកអញ្ចឹងបងប្អូនណា អាដោះស្រាយវាបាត់នយោបាយរបៀបយក យកតាក់តបយកអ្នកណាម្នាក់ដើម្បីមកអនុគ្រោះហ្នឹងណាអាវត្តធម៌ហ្នឹងណាគួរតែបោះបង់ចោលទៅព្រោះវត្តធម៌ហ្នឹងវត្តធម៌ចាក់កម្រិលអាវត្តធម៌យកសាច់ញាតស្លាប់ហើយអនុគ្រោះឲ្យអ្នកដតីហ្នឹងណានៅក្នុងនយោបាយគឺនិយាយពីខុសនឹងត្រូវក្នុងផ្លូវច្បាប់និយាយពីខុសនឹងត្រូវគេអត់និយាយថាអូ ឯងខុសហើយឯងជាប់គុកហើយលើកលែងទោសឲ្យឯងឯងចោលលួចចោលប្លន់គេឯងសម្លាប់គេណាហើយដោយសារតែថ្ងៃហ្នឹងជាថ្ងៃបុណ្យចម្រើនប្រជជនបកូនណាណាខ្ញុំដោះលែងឯងដោះលែងនឹងដោះលែងចោលអនុញ្ញាតដោះលែងចោលអាវត្តធម៌ដោះលែងចោលតាមរយៈលើកទឹកចិត្តតាមរយៈលើកកម្ពស់ អាមេដឹកនាំណាមួយហ្នឹងអាវប្បធម៌ហ្នឹងគួរល្មមបោះបង់ចោលឲ្យពួកអាឈួតអើយអះអញ្ជេតែមកណាមែនវប្បធម៌ចាស់កម្រិលវប្បធម៌តាំងពី1000 2000ឆ្នាំមុននោះយកអាវប្បធម៌ហ្នឹងមកអនុវត្តនៅក្នុងស្រុកខ្មែរតើឧទាហរណ៍ថាឥឡូវខ្ញុំអ្នកនយោបាយឧបមាថាឧបមាថាខ្ញុំឃើញអាដាមហ៊ុនណេងក៏ស្លាប់ ខ្ញុំពិតណាស់ថាខ្ញុំប្រឆាំងជាមួយអាដាមហ៊ុននេះប៉ុន្តែខ្ញុំត្រូវតែចូលរួមមគ្គណតុកនឹងអហោតិកម្មឲ្យគាត់តបបែបយ៉ាងពីព្រោះគាត់ស្លាប់ទៅហើយណាគាត់ស្លាប់ទៅហើយអញ្ចឹងខ្ញុំត្រូវតែចូលរួមរំលែកមគ្គណតុករបស់គាត់ទៅតាមអ្វីដែលខ្ញុំអាចធ្វើទៅបានអាចនិយាយដោយផ្ទាល់មាត់ជាសាធារណៈឬក៏អាចផ្ញើសារទៅក្រុមគ្រួសារអ្នកស្លាប់ ផ្ញើសារផ្ញើលិខិតទៅក្រុមគ្រួសារអ្នកស្លាប់ដើម្បីរំលែកនៅសេចក្តីទុក្ខតែក្រុមគ្រួសារអ្នកស្លាប់នោះមិនមែនដោយសារតែអឹងឃើញខ្ញុំសរសេររំលែកនៅសេចក្តីទុក្ខចឹងហើយអាឡុងវាល្អវាប្រឆាំងមួយឯងមែនប៉ុន្តែដល់ពេលបងឯងស្លាប់ណាវាផ្ញើសារមករំលែកទុក្ខដូច្នេះឥឡូវនេះអញខាត់វាមិនឲ្យចូលស្រុកអញហាមវាកុំឲ្យចូលស្រុកឥឡូវហ្នឹង អញសុំលើកលែងទោសឲ្យវាអញទៅសេបរិជ្ជក្រិតមួយឈប់តាមចាប់សកុនធិរៈឡុងដោយសារតែសកុនធិរៈឡុងបានសរសេរលិខិតទៅចូលរួមមរណទុកបងអញម៉ែអញឲ្យអញស្លាប់ឧទាហរណ៍អញ្ចឹងឧទាហរណ៍អញ្ចឹងសួរថាយេសូហ្វីសួរថាតើអាវបធរហ្នឹងតើអាវបធរហ្នឹងតាមត្រូវទេ ទេកុំទទួលយកពីព្រោះថ្ងៃហ្នឹងវាលើកលែងទោសឲ្យយើងវាថាដោយសារតែចិត្តយើងហ្នឹងទៅទេទៅចូលរួមមរណទុកប៉ុន្តែទោសយើងនៅក្នុងផ្លូវច្បាប់វាព្យួរវាព្យួរវាព្យួរទោសយើងនៅក្នុងផ្លូវច្បាប់គ្រាន់តែថាចិត្តប៉ុនវាហ្នឹងតាមពិតវាធ្វើអាក្រក់ដាក់យើងទេ វាអ្នកប្រមាថយើងវាអ្នក ចាប់យើងយើងអត់មានខុសច្បាប់ទេប៉ុន្តែវាចោតយើងវាប្រើតឡាការវាចោតយើងដល់ពេលយើងមានចិត្តតសេលិខិតទៅបងគេទៅម្ដាយគេអឺដែលចូលរួមមេអនាគតហ្នឹងវាថាសូមឲ្យតឡាការ លើកលែងការចោតប្រកាន់ឲ្យព្យួរសំណុំរឿងរបស់ខ្ញុំនឹងຕົកសិនដោយសារតែវាយកយកថាខ្ញុំនឹង បានសរសេរលិខិត ទៅអទៅចូលរួមមរណៈទុកបងគេម៉ែគេឪគេថ្ងៃណាមួយយើងនឹងទៅធ្វើនយោបាយទៅខ្លាំងទៅខ្លាំងទៅកាន់តែប្រកែទៅប្រកែទៅប្រជាពលរដ្ឋគ្រប់គ្រងយើងច្រើនទៅច្រើនទៅប្រាប់ថាអាសនំរឿងយើងដែលវាឲ្យតឡាការជួទុកហ្នឹងណាប្រាប់ថាវាឲ្យតឡាការរើឡើងវិញតើរើអាសនំរឿងយើងលឿងឡើងវិញ ព្រោះវាខ្លាចយើងឈ្នះវានោះវាខ្លាចយើងឈ្នះវានោះវារហូតវិធីវារហូតឡេះឲ្យតឡាការហ្នឹងរកតំណុំរឿងយកតំណុំរឿងចាស់យើងមកវិញមកកាត់ទោសយើងម្ដងទៀតហើយបដិញយើងចេញម្ដងទៀតដើម្បីធ្វើម៉េចកុំឲ្យអ្នកដែលគ្រប់គ្រងយើងហ្នឹង មានឱកាសគ្រប់គ្រងយើងតទៅទៀតអាវត្តធម៌ហ្នឹងល្មមកវត្តចោលទៅហើយអាវត្តធម៌ហ្នឹងណា ជាវប្បធម៌ដែលហ៊ុនសែនតែងតែបោកប្រជាពលរដ្ឋខ្មែរទេចិត្តបនស្អីអ្វីទៅដែលហៅថាចិត្តបនអ្វីទៅដែលហៅថាបនបនណាដែលគេធ្វើដោយស្មោះ បនគេធ្វើដោយ មិនចម្ពាក់និងមិនទិលទេបនសពគឺបនសពមិនមែនបនសពคล้ายទៅជាឆាកនយោបាយណាមិនមែនបនសពคล้ายទៅជាតំណោះស្រាយនយោបាយទេវាអត់ដែលមានទេ នៅលើលោកនេះនោះបើគេទៅចូលរួមបនសពគេទៅចូលរួមហើយរឿងច្បាប់រឿងផ្សេងរឿងនយោបាយរឿងផ្សេងរឿងចូលរួមមរណទុករឿងសមានចិត្តផ្សេងដាច់ដលែកមួយទៀតវាគ្មានទៅលាយឡំគ្នាទៅពិសទៅពិសដោយរបបហ៊ុនសែនធ្វើនឹងទេណាបងប្អូនណាមិនចឹងហ៎ណាមិនចឹងចឹងហើយបានខ្ញុំថាហ៊ុនសែនអត់គោរពចំពោះវិញ្ញាណខណ្ឌរបស់ ឯកឧត្តមហ៊ុនណេងដែលត្រូវជាឪពុកបង្កើតរបស់អ្នកអង្គញាហ៊ុនតូណានឹងអ្នកដតីដតីទៀតយកសពយកការបនសពហ៊ុនណេងមកធ្វើជាឧបករណ៍ឲ្យប្រជារាស្ត្រខ្មែរស្អប់ខ្ពើមឯកឧត្តមហ៊ុនណេងទី1ទី2ទៀតអាវបធរតែងតាំងមនុស្សងាប់ធ្វើជាស្ដេចនឹងក៏ដូចគ្នាដែរ អាវប្បធម៌តែងតាំងមនុស្សងាប់ធ្វើជាស្ដេចនឹងណាគឺជាវប្បធម៌ដ៏កគ្រក់ដ៏កម្រក់ជាទីបំផុតដ៏កម្រក់ជាទីបំផុតវប្បធម៌នឹងអាវប្បធម៌នឹងណាល្មមបោះបង់ចោលទៅហ៊ុនសែនអើយនឹងសូមឲ្យខ្មែរយើងល្មមបោះបង់ចោលទៅអាវប្បធម៌តែងតាំងខ្មោចឲ្យធ្វើជាស្ដេចនឹងនោះ បងប្អូនមើលខ្មោចសុកអានខ្មោចសុកអានគាត់ស្លាប់ទៅហើយ បានតែងតាំងសុកអាននឹងទៅជាសម្ដេចឥឡូវមកឯកឧត្តមហ៊ុនសែនទៀតដល់ពេលគាត់ស្លាប់ហើយបានតែងតាំងគាត់ទៅជាសម្ដេចអត់ខ្ញុំសួរថាតែងតាំងធ្វើស្អីមនុស្សងាប់ទៅហើយនឹងលើកគេទៅយកស្អី កិត្តិយសពិតមិនមែននៅ លើក្រមងារដែលស្ដេចតែងតាំងឲ្យព្រោះអាល្អអាក្រក់វាមិនមែននៅលើងារជាស្ដេចនឹងទេងារជាស្ដេចនឹងគ្រាន់តែជាសមតិបញ្ញត្តិសន្មតទេឈ្មោះសុកឈ្មោះសៅឈ្មោះគោឈ្មោះក្របីឈ្មោះមន់ឈ្មោះទាគ្រាន់តែជាសមតិបញ្ញត្តិតាសេចក្តីល្អនិងសេចក្តីថ្លៃថ្នូរនិងមនុស្សអស្ចារ្យនៅត្រង់ថាមនុស្សហ្នឹងណា កើតមកហើយมันធ្វើឲ្យចង្រៃដល់អ្នកដតីធ្វើឲ្យអ្នកដតីមានសេចក្តីចម្រើននោះអាមនុស្សដែលធ្វើឲ្យអ្នកដតីមានសេចក្តីចម្រើននោះទើបវាសល់ទុកនៅពេលដែលស្លាប់ទៅមនុស្សដែលធ្វើឲ្យគេមានសេចក្តីចម្រើនមនុស្សដែលធ្វើឲ្យគេស្រឡាញ់គ្រប់គ្នាទោះជាស្លាប់ទៅហើយក៏ដោយក៏គេប្រាប់កូនឲ្យគោរពតតគ្នាអានោះទើបរបស់ដែលវាមិនបាត់របស់អមតៈ ចុះអរហាសនាមនឹងអានាមងាយជាសម្ដេចនឹងអាករមងាយជាសម្ដេចនឹងងាប់ទៅហើយតែងតាំងឲ្យទៅស្អីឲ្យខ្មោចអូយអាវត្តធម៌នឹងល្អណាស់មនុស្សស្លាប់បាត់ទៅហើយបានតែងតាំងទៅជាស្ដេចហើយសួរថាបានខ្លាយទៅជាស្ដេចហើយអាម៉េចគេឈ្មោះធ្លាប់តែអាក្រក់នឹងវាលែងអាក្រក់មនុស្សធ្លាប់តែធ្វើអាក្រក់ធ្លាប់តែពុកអាលួយនឹងមិនវាឈប់ពុកអាលួយពេលដែលបានងារជាសម្ដេចហើយអាម៉េច វាទៅចឹងហីម៉េចពេលដែលស្ដេចតែងតាំងជាសម្ដេចហើយមនុស្សធ្លាប់តែប្រព្រឹត្តបាបហ្នឹងវាលែងបាបហីមនុស្សធ្លាប់តែធ្វើអាក្រក់ហ្នឹងគេឈ្មោះស្អុយហ្នឹងវាលែងស្អុយហីចឹងហើយបានថាពួកអាប្រភ្លើណាក់ដឹកនាំមួយចំនួនគឺវានៅតែប្រភ្លើចឹងសុំទោសខ្ញុំមិនចេះតែនិយាយទេមែនអាវត្តធម៌នឹងល្មមបោះបង់ចោលអាទៅតែងតាំងឲ្យខ្មោច វាមិនដែលទេវ៉ាខ្ញុំវាមិនគួរមិននឹកស្មានមិននឹកស្មានតុកអានតុកអានស្លាប់ទៅហើយគេតែងតាំងជាសម្ដេចថាលើគេតយុះនៅរស់គេឈ្មោះតុកអានអាក្រក់ណាឯឧត្តមហ៊ុនណេងណាគាត់នៅរស់ដោយគេឈ្មោះហ៊ុនណេងមិនសូវអាក្រក់ដោយហ៊ុនសែនទេ ប៉ុន្តែដល់ពេលគេតែងតាំងគាត់ជាសម្ដេចទៅជាសម្ដេចឧត្តមទេពទេពញ្ញាណទៅជាអដសម្ដេចឧត្តមទេពញ្ញាណគឺគេកំណត់ហ្មងគេកំណត់ថាអូតកោនឹងអាក្រក់ណាបងប្អូនវាទាំងអស់កំណត់ឲ្យតែងតាំងជាស្ដេចទាំងអស់ដើម្បីបិទបាំងនៅអំពើអាក្រក់ឃើញទេស្អុយដដែលមានអី គេហៅពីស្អុយស្អុយតដែលងាប់ហើយបានតែងតាំងជាស្ដេចអាវប្បធម៌នឹងមួយទៀតល្មមបោះបង់ចោលទៅណាពីព្រោះតម្លៃរបស់មនុស្សវាមិនមែននៅលើកรមងាររបស់ ព្រះមហាក្សត្រនឹងទេហើយព្រះមហាក្សត្រព្រះមហាក្សត្រក៏គ្មាន តម្លៃណាក៏គ្មានតម្លៃនៅត្រង់ខ្លួនឯងជា ព្រះមហាក្សត្រដែរយល់ យល់ទេប៉ុណ្ណឹងណាយល់អត់ប៉ុណ្ណឹងវាមិនមែនតម្លៃនៅលើនឹងឯណាតម្លៃនៅលើធ្វើល្អមិនអញ្ចឹងបងប្អូនណានៅក្មេងអតិបាតបងប្អូនទាំងអស់គ្នាមិនអញ្ចឹងឯងមនុស្សយើងធប់ព្រះព្រះអង្គសំដែងតើថាអ្វីដែលនៅសល់គឺទាំងធ្វើល្អក្រៅពីនឹងអត់មាននៅសល់ទេពេលដែលមនុស្សងាប់ទៅ ក្រមងារហ្នឹងក៏យកទៅអត់បានដែរក្រមងារមេដៃមាសហ្នឹងយកទៅមានបានទេយកទៅអត់បានទេយកទៅទៅស្អីអា បើតែតាំងទុកឲ្យកូនជំនាន់ក្រោយមើលប៉ុន្តែកូនជំនាន់ក្រោយខ្ញុំប្រាប់ហ៊ុនសែនក៏ធ្លាប់បាននិយាយដែរអាចំណុចហ្នឹងបងប្អូនដឹងមិនទេគាត់ថាគាត់និយាយពីរឿងស្រីស្រីឆ្លោះគ្នាអាប្តីប្រពន្ធ ប្តីប្រពន្ធហ្នឹងពេលដែលយកគ្នាជាប្តីប្រពន្ធហើយហ៊ុនសែនបដៅបដៅអ្នកឆ្លោះគ្នាតាម Facebook ឯកហួរប្តីប្រពន្ធគ្នាបងប្អូនមានឃើញវីដេអូមួយហ្នឹងទេហ៊ុនសែនបដៅគេថាបានអីនឹកឃើញខ្មាស់ធ្លាប់ជាប្តីប្រពន្ធទុកមុខរាប់អានគេទៅបើបែកគ្នាហើយបែកស្ងាត់ស្ងាត់ទៅចាំបាច់ឯងហួរគ្នាតាម Facebook ធ្វើអីហ៊ុនសែនគាត់និយាយចឹងណាគាត់និយាយចឹង គាត់ថានេះរឿងសំខាន់បំផុត ពេលដែលឃើញប្តីប្រពន្ធឆ្លោះគ្នាអញ្ចឹងដល់ពេលអ្វីដែលនៅសល់ណោះយើងទុកឲ្យកូនមើលនៅជំនាន់ក្រោយអំពើរបស់យើង ដែលឆ្លោះហែកហួរគ្នាជេរប្រមាថគ្នានឹងវាសល់ទុកឲ្យកូនយើងតើកូនយើងគ្នារស់នៅយ៉ាងម៉េចនៅពេលដែលឃើញคลิปវីដេអូម្ដាយឪពុកឆ្លោះជេរប្រមាថគ្នាតាម Facebook ហែកហួរ គ្នាតាមប្រព័ន្ធផ្សព្វផ្សាយជាជាទូទៅគេឃើញតើបាទអ៊ំសាន់មែនតើកូននឹងគ្រារស់យ៉ាងម៉េចទៅពេលក្រោយចឹងហ៊ុនសែនដឹងតានៅពងនៅពងស្ងួនវាសុតមិនចឹងឯងពនាងអូនហ៎តើឲ្យកូនចៅគាត់ថាឲ្យកូនចៅគ្នាយកមុខទៅទៅឲ្យកូនចៅជំនាន់ក្រោយខ្មាស់គេ វាមិនមែនក្រុមមកងារជាស្ដេចវាមិនមែនក្រុមងារជាលោកចំទាវវាមិនមែនក្រុមងារជាឯកឧត្តមធ្វើឲ្យវាថ្លៃណាសូមអភ័យទោសបងប្អូនណាដោយសារតែដល់កន្លែងដាច់សេវាលឺសលេងខ្ញុំហ៎បងប្អូនលឺសលេងខ្ញុំហ៎ណាសូមសូមបញ្ជាក់មកម្ដងទៀតមកលឺសលេងខ្ញុំទេបាទ លឺលឺសម្លេងខ្ញុំនិយាយទេបងប្អូនលឺសម្លេងខ្ញុំនិយាយទេជួយឲ្យមេដៃតិចមកណាអា view ដឹងតែកៀងហើយប៉ុន្តែលឺសម្លេងខ្ញុំទេបាទចង់ដឹងលឺសម្លេងអត់តែប៉ុណ្្នឹងឯងបាទដោយសារតែវាដល់កន្លែងដាច់សេវាបន្តិចទៅបាទអូខេសង្ឃឹមថាលឺណាបងប្អូនណាចិត្តដល់អូខេអូខេអ៊ំមូសុខីមអរគុណលោកអ៊ំបងប្អូន អរគុណបងកឹមអងឡាយអឺអរគុណអឺសមិនឌីអរគុណបងប្អូនទាំងអស់គ្នាអរគុណអរគុណអរគុណបានទៅសេបងឡៅពីណាសួរថាតើអ្វីអស់នឹងសល់សល់នៅសល់តាគេឈ្មោះមាននៅសល់តាគេឈ្មោះចូលអារឿងគាត់ជាស្ដេចអារឿងគាត់ជាស្អីហ្នឹងមាន នៅសល់ឯណា ចឹងហើយបាន ជាខ្ញុំប្រាប់ហ៊ុនសែនថាហ៊ុនសែនដឹងដែរដឹងថាប្តីប្រពន្ធនឹងបន្សល់ទុកគេឈ្មោះអាក្រក់ឲ្យកូនដែរហើយចុះខ្លួនឯងនឹងអាម៉េចក៏អាម៉េចក៏មិនព្រមធ្វើល្អដាក់គេខ្លះអាម៉េចក៏សុកចិត្តទៅទៅធ្វើជាខ្ញុំបំរើយួនអាម៉េចក៏នាំគ្នា ទៅធ្វើកាជះចិនហេតុអីបានជាមិនចេះស្រឡាញ់ខ្មែរហ៎ ហេតុអីបានជាមិនចេះស្រឡាញ់ខ្មែរហេតុអីបានជាមិនចេះផ្សះផ្សាជាមួយខ្មែរជាមួយខ្មែរដូចគ្នាសិតតាគេអាក្បត់ជាតិអារត់ចោលស្រុកសិតសិតតាគេនឹងអាក្រក់ណាស់អាក្រក់ណាស់ប៉ុន្តែខ្លួនឯងនោះលក់ជាតិបំផ្លាញជាតិស្បបែបយ៉ាងទាំងអស់គេណាគេសឹងតែយកយល់គេសឹងតែអនុគ្រោះឲ្យគាត់ទៀត ឲ្យតែគាត់ធ្វើម៉េចណាឲ្យតែគាត់ធ្វើម៉េចឲ្យបានត្រឹមត្រូវណាធ្វើឲ្យត្រឹមត្រូវគាត់មិនត្រឹមតែធ្វើមិនត្រឹមត្រូវទេគាត់ថែមទាំងធ្វើបាបគេទៀតគាត់ធ្វើបាបគេបងប្អូនមើលគាត់ធ្វើបាបគេទៀតហើយដល់ពេលចឹងទៅ ចង់អីណាណាចង់ថាខ្លួនឯងនឹងអឺជាអ្នកសាស្ត្រាជាតិជាអ្នកពង្រួមពង្រួមជាតិជាអ្នកល្អមិនសំបីតបងប្អូនខ្លួនឯងក៏យកមកធ្វើជាចំណាប់ខ្មាំងនយោបាយធ្វើឲ្យល្អមើលដែរហើយហើយចង់អួតប្រាប់គេថាអ្នកសម្ដេចមានចិត្តបុណ្យណាណាយកអំពើល្អហ្នឹងយកមកធ្វើអាចាប់ដាក់គុកកូវី អាដោះលែងក៏វាអាចោតគេក៏វាអាធ្វើបាបគេក៏វាអាព្យាបាលគេក៏វាហើយអានឹងគេហៅថាអំពើល្អដែលកើតចេញពីចិត្តទេបងប្អូនវាអ្នកដេញគេចេញពីស្រុកវាអ្នកហៅគេចូលស្រុកវិញវាអ្នកចាប់គេដាក់គុក វាអ្នកដោះលែងគេចេញពីគុកវិញគេអត់ខុសសោះការពិតគេអត់ខុសសោះគេអត់ខុសសោះ បងប្អូនមិនអញ្ចឹងគេអត់ខុសសោះដល់ពេលលទ្ធផលចុងក្រោយលទ្ធផលចុងក្រោយវាថាអានឹងគឺជាអំពើល្អរបស់ហ៊ុនសែនហើយបងប្អូនមួយចំនួនជួជឿថាអានឹងគឺជាអំពើល្អតំណោះស្រ័យនយោបាយតំណោះស្រ័យឈួតស្អីអញ្ចឹងអានឹងគេមិនហៅតំណោះស្រ័យនយោបាយហ្នឹងអានឹងស្រ័យតែវាធ្វើស្រ័យតែវាចង់បាន អានឹងគេមិនហៅដំណោះស្រាយយោបាយទេគេហៅថាអានេះស្រាយតើវាចង់បានតែវាចង់ធ្វើអីធ្វើហ្នឹងស្រាយតើវាទៅខ្វល់អីវាសរុបមកវិញបងប្អូនរឿងកម្មសខាទៅដែលគេអួតដែលពួកអាយ៉ងរបស់កម្មសខាដើរតាមក្រោយនឹងគេអួតថា កម្មសខាទៅដោះប្រែងយោបាយអីហ្នឹងខ្ញុំថាខ្ញុំថាអាហ្នឹងក៏ស្ទើរតែមានការអនុញ្ញាតពីកម្មសខាពីហ៊ុនសែនហើយហ៊ុនសែនអ្នករៀបចំឲ្យទេតាមពិតអាកន្លែងជួបគ្នានឹងហ៊ុនសែនអ្នករៀបចំឲ្យតែជួបនឹងឃើញឃើញជាងថតទេបងប្អូនឃើញគេរៀបចំឈុតឆាកនឹងសម្រាប់ថតបង្ហោះសួរថាបង្ហោះនឹងដើម្បីដោះស្រាយវិបត្តិនយោបាយទេ អត់ទេដោះស្រាយវិបត្តិនយោបាយវាតោះតែឲ្យសង្គ្រោះជាតិត្រឡប់មកវិញអានឹងគេហៅថាដោះស្រាយវិបត្តិនយោបាយហើយសួរថាសួរថាតើហ៊ុនសែនឲ្យសង្គ្រោះជាតិត្រឡប់មកវិញ តាមរយៈកម្មសខាទេតោះយូតោះយូវាមិនដែរអាណាទៅចរចាជាមួយចំណាប់ខ្មាំងខ្លួនវាមិនដែរមានទេណាវាតោះតែចំណាប់ខ្មាំងខ្លួននឹងមានក្រុមដាក់សម្ពាធនៅក្រៅប្រទេស ឧទាហរណ៍ថាក្រមដាក់សម្ពាធនៅក្រៅប្រទេសដូចជាអ្នកស្រីអង្សាងសុជីចឹងបើគ្មានរដ្ឋាភិបាលនារទេសនៅខាងក្រៅប្រទេសហ្នឹងគេដាក់សម្ពាធទៅអាមានងលាំងទេណាដំណោះស្រាយអត់បានទេវាមិនដែលអាណាគេទៅចរចាជាមួយចំណាត់ខ្មាំងគេដែលធ្វើតាមតែគេរហូតមកអាណាទៅចរចានយោបាយជាមួយមនុស្សនឹងអាម៉េច បើវាអត់មានអញ្ចឹងអាមនុស្សនឹងមានអ្នកដាក់សម្ពាធនៅក្រៅប្រទេសអត់អត់មានផងណាអញ្ចឹងអាមនុស្សនឹងមិនឲ្យអង្គុយអង្គុយឲ្យសូសូតាំងពីដើមមកហ្នឹងអុយអ្នកណាក៏ដឹងហ្នឹងធ្វើអញ្ចឹងហាក់បីដូចឲ្យគេដឹងកាន់តែច្បាស់ថាកម្មសខានឹងពិតជាឆ្កែរបស់ហ៊ុនសែនណាអានឹងចង់បញ្ជាក់អញ្ចឹងតាមពិតហ៊ុនសែនធ្វើនឹង បំផ្លាញកម្មសខាវិញទេឲ្យពួកអាអួតពួកអាយកកម្មសខាទៅអួតនឹងណា អាពួកហ្នឹងអត់ដឹងទេហើយកម្មការខ្លួនឯងហ្នឹងក៏កំពុងតែជោថាអូប្រហែលជាហ៊ុនសែនលើកចាំតាហ៊ុនសែនកំពុងតែសំអុយកម្មសខាកំពុងតែបំផ្លាញកិត្តិយសកម្មសខាថ្ងៃក្រោយចាប់អេវ៉ាំងអាវ៉ាំងសារោដាំក្បាលចុះក្រោមលទ្ធផលចុងក្រោយនឹងសង្ស័យថាអក្រក់ជាងនរោត្តមសែនុក៏អត់នរោត្តមរានរិទ្ធផងក៏មិនដឹងឯងមិនដឹងរាទៅដឹងយើងមិនដឹងដែររឿងវាអញ្ចឹង បងប្អូនជឿខ្ញុំចាំមើលដែររឿងវាអញ្ចឹងគ្មានទេនៅលើលោកនេះគ្មានអាណាទៅចរចាជាមួយនឹងមនុស្សដែលតឡាការហៅទៅរងថ្ងៃវាមិនដែលឥឡូវហ៊ុនសែនសន្តិទ្ធភាពជាមួយទុនតិតកម្មសខាជាជនសង្ស័យឥឡូវហ្នឹងជនសង្ស័យបើមិនដាច់ស្រេច កម្មសខានឹងមានទោសពាក់កដាលហើយមានទោសពាក់កដាលអត់ទោសពាក់កដាលចឹងរាល់ថ្ងៃហ្នឹងឃើញកម្មសខានិងហ៊ុនសែនទៅជជែកគ្នាទៅអង្គុយជុំគ្នាហ្នឹងមានន័យតែម៉េចច្បាប់ស្ដីពីគណៈបកនយោបាយណាច្បាប់ស្ដីពីគណៈបកនយោបាយគិតតែម៉េចណាគិតតែម៉េចប៉ុន្តែប្រហែលគាត់ដឹងដែរប្រហែលជាពួកហ្នឹងសុំសិទ្ធធ្វើនយោបាយរួចហើយប៉ុន្តែគេបន្លំទេដូចខ្ញុំនិយាយប្រាប់បងប្អូនតាំងពីយូរហើយ ខ្ញុំថាអាអ្នកសុំសិទ្ធិធ្វើនយោបាយហ្នឹងមានអាអ្នកប្រកាសឈ្មោះប្រកាសឈ្មោះមានអាអ្នកមិនប្រកាសឈ្មោះអត់ប្រកាសឈ្មោះទេដោយកម្មនោវិទ្យាកូនកម្មសកាយហ្នឹងអត់ប្រកាសថាសុំសិទ្ធិធ្វើនយោបាយទេប៉ុន្តែបានសុំសិទ្ធិធ្វើនយោបាយហើយដោយកម្មសខាអីហ្នឹងអត់ប្រកាសឈ្មោះតែសុំសិទ្ធិធ្វើនយោបាយទេប៉ុន្តែសុំសិទ្ធិហើយខ្ញុំជឿជឿអញ្ចឹងទៅខ្ញុំជឿថាមានលិខិតប្រតិបឋានរបស់គេនឹងបញ្ជូនទៅតុលាការបញ្ជូនទៅអីហើយសរុបមក អ្វីដែលយកទៅប្រហោះហ្នឹងគេគិតថាប្រហែលជាវាចំណេញជួយប្រម៉ូតកម្មសខាបាន ហើយធ្វើឲ្យអ្នកដែលគ្រប់គ្រងកម្មសខាហ្នឹងមានទឹកមាត់លេបទៅអូបងប្អូនគ្រប់គ្រងកម្មសខាទៅព្រោះកម្មសខាហ៊ុនសែនជ្រើសរើសហើយជ្រើសរើសយកទៅធ្វើជាអ្នកប្រឆាំងមកខ្លួនហើយមានតែកម្មសខានឹងហ៊ុនសែនទេបងប្អូនជឿខ្ញុំមួយម៉ាត់ទៅ ហ៊ុនសែនដឹងច្បាស់ណាស់ពួកកម្មសខាខ្លួនឯងនឹងដឹងច្បាស់ណាស់ថាខ្លួនឯងគ្រាន់តែជាអាយ៉ងរបស់គេទេហើយហ៊ុនសែនខ្លួនឯងចុងក្រោយដឹងថាហ៊ុនសែនខ្លួនឯងនឹងត្រូវនិយាយជាមួយអ្នកណាត្រូវដោះស្រាយវិបត្តិជាមួយអ្នកណាកម្មសខាហ៊ុនសែនខ្លួនឯងនឹងដឹងច្បាស់ណាស់ជាមួយសំរងស៊ីជាមួយអ្នកនៅក្រៅប្រទេសអ្នកនយោបាយក្រៅប្រទេស ព្រោះអ្នកនយោបាយក្រៅប្រទេសជាអ្នកដាក់តម្ងន់វាមិនដែលអាណាទៅចរចានយោបាយជាមួយអ្នកដែលខ្លួនចាប់ដាក់គុកទេបេះកម្មសខារថ្ងៃហ្នឹងហ៊ុនសែនឲ្យជាប់គុកជាប់គុកហើយហ៊ុនសែនចង់ឲ្យក្បត់ទៀតក្បត់ទៀតហើយរងថ្ងៃចុះហេតុអីបានគេមិនកាត់ទោសពីក្បត់ទៀតចុះបើគេលេងអាមិនគេហៅថាគេលេងបងប្អូនអាមិនគេហៅថាលបែង ពាក្យថាលបែងមួយម៉ាត់ណាពាក្យថាលបែងនយោបាយមួយម៉ាត់ណាគឺវាអញ្ចឹងតាមពិតបើកម្មសខាត្រូវតាមពិតកម្មសខាត្រូវជាប់គុកជាប់គុកបាត់ហើយមានអីទៀតត្រូវមានត្រូវក្បត់ជាតិអើយវិធីអីក៏ហ៊ុនសែនធ្វើឲ្យកម្មសខាក្បត់ជាតិបានដែរខ្ញុំប្រាប់ ខ្ញុំប្រាប់បងប្អូនណាវិធីអីក៏ដោយតឡាការហ្នឹងវាកាត់ក្តីឲ្យក្បត់ជាតិគឺក្បត់ជាតិគ្មានប្រកែកមួយវាបានមិនមែនចាំបាច់តែក្បត់ជាតិតែរឿងតន្តិទ្ធភាពជាមួយអាមេរិកអាល្លឺម៉ង់ទេអាក្បត់ជាតិផ្សេងទៀតកុំហ៊ុនសែនយកឲ្យដាក់ក្បត់ទៀតក្បត់លើបើហ៊ុនសែនពិតជាស្អប់កឹមសុខាមែនមិនលេងជាមួយកឹមសុខាមិនលេងលបែងយោបាយមួយកឹមសុខា បងប្អូនដែរដឹងទេបងប្អូនជឿថាតើហ៊ុនសែនរកពាក្យក្បត់ជាតិផ្សេងក្រៅតាពីក្បត់ជាតិសន្តិទភាពជាមួយអាមេរិកអាល្លឺម៉ង់នឹងមិនបានចុះហេតុអីបានជា គេមិនរកអាវិធីផ្សេងសម្រាប់ឲ្យកម្មសខាក្បត់ជាតិរកស្អីបើកម្មសខានឹងហ៊ុនសែនចូលដៃគ្នាលេងអញ្ចឹងលាយសង្គ្រោះជាតិតើហើយដល់ពេលលេងទៅវាជ្រុលដល់ពេលវាជ្រុលទៅមានអស់បន្លាយ ចឹងទៅធ្វើចឹងទៅដើម្បីឥឡូវហ្នឹងវាវាវាស្ទើរតែយកកម្មសខាហ្នឹងមកដោះស្រាយធ្វើជាចំណាត់ខ្មាំងដោះស្រាយវិបត្តិនយោបាយលោកសំរងស៊ីគាត់ថាហ្នឹងពីដើមលោកសំរងស៊ីថាលោកកម្មសខាជាចំណាត់ខ្មាំងនយោបាយរបស់ហ៊ុនសែនពាក្យប៉ុណ្ណឹងបងប្អូនអត់យល់លោកសំរងស៊ីគាត់និយាយថាបើយល់ហើយគាត់ថាលោកកម្មសខាជាចំណាត់ខ្មាំងនយោបាយ របស់ហ៊ុនសែនពាក្យនិយាយចំណាប់ខ្មាំងយោបាយអញ្ចឹងវាល្អស្ដាប់បើនិយាយដោយអាឡុងវិញកម្មសខាបានចូលលេងនយោបាយជាមួយហ៊ុនសែនដើរតាមហ៊ុនសែនពាក្យចំណាប់ខ្មាំងជួយលើកកម្មសខាទេពាក្យឲ្យព្រោះស្ដាប់គឺអាយ៉ងរបស់ហ៊ុនសែនច្រឡំឲ្យព្រោះស្ដាប់ឲ្យអាក្រក់ស្ដាប់ បងប្អូនយល់យល់អ្វីដែលខ្ញុំនិយាយទេយល់អ្វីដែលលោកសំរងស៊ីនិយាយទេចឹងហើយបានមានបងប្អូនយើងមួយចំនួន តាំងពីលោកប្រធាន សំរងស៊ីគាត់និយាយចាប់ផ្ដើមថាគាត់គាត់គាត់និយាយថាកម្មរដ្ឋាជាចំណាប់ខ្មាំងនយោបាយរបស់ហ៊ុនសែនមកមានបងប្អូនខ្លះអត់យល់ពាក្យនឹងទៀតណាអត់យល់នៃភាសាអ្នកនយោបាយនិយាយទៀត ពាក្យថាលោកសំរងស៊ីថាសំរងស៊ីកឹមសខាជាមនុស្សតែមួយបងប្អូនអត់យល់ទៀតគាត់ថាកឹមសខាជាចំណាត់ខ្មាំងនយោបាយរបស់ហ៊ុនសែនសំរងស៊ីកឹមសខាជាមនុស្សតែមួយគាត់និយាយប៉ុណ្ណឹងហើយបើអ្នកនយោបាយអ្នករៀននយោបាយត្មងគេដឹងថារបៀបកាត់វាទៅជាយ៉ាងម៉េចប៉ុន្តែបើបងប្អូនគិតថាមែនហើយបងប្អូនខ្លះគាត់ខឹងលោកសំរងស៊ីទៀត ដឹងតែកម្មសខាក្បាត់អីនៅតែមនុស្សតែមួយស្អីទៀតនៅមនុស្សតែមួយស្អីទៀតកម្មសខាក្បាត់ប៉ុណ្ណឹងហើយអាគេដឹងហើយប៉ុន្តែវាមានរឿងផ្សេងទៀតហ៊ុនសែនយល់ពាក្យហ្នឹងហ៊ុនសែនយល់បងប្អូនមិនយល់ទេប៉ុន្តែហ៊ុនសែនយល់អ្នកនយោបាយខាងគណៈប្រជាជនគេយល់ណាឥឡូវនេះមើលកម្មសខាជាចំណាប់ខ្មាំងនយោបាយរបស់ហ៊ុនសែនកាលពីមុន គេសំដែងយកបកប្រធានបកនៅក្នុងគុកអត់អាណាដោះស្រាយទាំងអស់កម្មសខានិយាយតាមមេធាវីរបស់គាត់ពេលដែលគាត់នៅជាប់គុកគាត់ថារឿងគាត់នឹងជារឿងនយោបាយមិនបាច់ដាក់សារណាការពារនៅផ្លូវតឡាការស្អីទេវាជារឿងនយោបាយគាត់អោបប្រធានបកនៅក្នុងគុកអាណាក៏មិនអាចយកបកនឹងទៅដោះស្រាយបានទេអញប្រធានបក គេចាប់អាប្រធាននឹងដាក់គុកបាត់គេចាប់អាប្រធាននឹងដាក់គុកហើយអាប្រធានប៉ានឹងអត់ឲ្យគេទេអត់ឲ្យគេទេអត់ប្រគល់តួនាទីឲ្យពលហំឲ្យអាដាមពលហំអីទេអត់តួនាទីអត់ប្រគល់នាទីឲ្យអ្នកផ្សេងទៀតទេអត់តែទេយកតំណែងគុកនឹងយកតំណែងនឹងអានឹងចូលដៃចូលដៃតាំងពីគេចាប់ដាក់គុកមកកាលណាយកប្រធានបកទៅចូលគុកមានន័យថាវាចូលដៃជាមួយគេ គោបំណងដែលគេចាប់ប្រធានបកគេចង់ឃុំខ្លួនគេមិនមែនឃុំបើសិនណាវាជាកំហុសពិតមែនគេឃុំខ្លួនកម្មសខាគេអត់ដែលឃុំខ្លួនប្រធានបកទេវាលើកលែងតែម្ចាស់សម័យខ្លួននឹងឃុំខ្លួនប្រធានបកហ៊ុនសែនមិនអាចចាប់ប្រធានបកឃុំបានទេវាលើកលែងតែកម្មសខាសុកចិត្តឃុំប្រធានបកនឹងនៅនឹងដៃបងប្អូនគិតមើលមើល ឥឡូវចាំឲ្យខ្ញុំនិយាយមែនដងទៀតបានបងប្អូនយល់អាចំណុចនេះអាណាចូលដៃលាយបាក់ខ្លួនឯងចោលកុំទៅខាហ៊ុនសែនក៏ហ៊ុនសែនមិនអាចរំលាយមិនអាចឃុំខ្លួន មេបកសង្គ្រោះជាតិបានទេហ៊ុនសែនអាចឃុំខ្លួនកម្មសខាបានចុះកម្មសខាជានរណាកម្មសខាគឺ ជាប្រធានបកសង្គ្រោះជាតិ ហ៊ុនសែនអាចឃុំខ្លួនកឹមសខាបាន បើកឹមសខាមិនឃុំ ខ្លួនបាក់ខ្លួនឯងនៅក្នុងគុកទេគ្មានហ៊ុនសែនណាហ៊ានមកលាយបាក់សង្គ្រោះជាតិទេអញ្ចឹងវាតតែវាចូលគ្នាចូលដៃគ្នាលោកហ៊ុនសែនឯងចាប់ខ្ញុំទៅ ចាប់ខ្ញុំដាក់គុកហ៊ុនសែនឯងដាក់គុកខ្ញុំខ្ញុំដាក់គុកប្រធានបករឿងវានៅត្រង់ហ្នឹងឯង រឿងវានៅត្រង់ហ្នឹងយល់ច្បាស់ណាស់បងបងប្អូនយល់ច្បាស់នៅហ៊ុនសែនចាប់កឹមសខាដាក់គុកគេលេងឲ្យល្អមើលហ៊ុនសែនកាប់ចាប់កឹមសខាដាក់គុក រីឯកឹមសខាចាប់ប្រធានបកដាក់គុកចាប់តួនាទីប្រធានបកដាក់គុកយល់នៅប៉ុណ្ណឹងបងកំឡាយហ៊ុនបងប្អូនបងគ្រីស្ទីណាណាបងឡរ៉ាន់បងប្អូនយល់នៅ បងប្អូននៅស្រុកខ្មែរឥឡូវនៅស្រុកខ្មែរបងប្អូននៅក្រៅប្រទេសភាគច្រើនគាត់យល់បងប្អូននៅស្រុកខ្មែរខ្ញុំជឿថាភាគច្រើនក៏គាត់យល់ដែរភាគតិចនៅមិនទាន់យល់វាតោះតែវាចូលដៃគ្នាបើវាមិនចូលដៃគ្នាទេណាបើវាជារឿងនយោបាយពិតប្រាកដដើម្បីដោះស្រាយមនុស្សប្រភ្លឺប៉ុណ្ណាក៏នេះឧបមាថាគេចាប់ខ្ញុំអាឡុងដាក់គុកគេចោទខ្ញុំថាខ្ញុំក្បត់ជាតិខ្ញុំអត់បានក្បត់ជាតិទេប្រៃខ្ញុំអត់បានក្បត់ជាតិទេ ចឹងប៉ុន្តែគាត់ខ្ញុំជាប្រធានបកភាពពិតហ៊ុនសែននឹងខ្ញុំអត់អត់មានទេហ៊ុនសែនចោទខ្ញុំថាខ្ញុំនឹងក្បត់ជាតិប្រាប់តែគេចាប់ខ្ញុំដាក់គុកគាត់ដើម្បីឲ្យដោះស្រាយបញ្ហាខ្ញុំនៅក្នុងគុកវាតោះតែខ្ញុំប្រគល់ធ្វើលិខិតទៅមេធាវីខ្ញុំខ្ញុំសូមដកខ្លួនចេញដកប្រធានបកចេញប្រគល់ប្រធានបកឲ្យប្រធានស្ដីទីឲ្យអនុប្រធានធ្វើជាប្រធានស្ដីទីនៅក្នុងពេលដែលខ្ញុំកំពុងតែជាប់គុក ដើម្បីឲ្យប្រធានស្ដីទីនឹងរកវិធីដោះស្រាយជួយបាក់ជួយខ្ញុំបើសិនណាជាខ្ញុំមិនលេងល្បែងជាមួយហ៊ុនសែនខ្ញុំត្រូវធ្វើអញ្ចឹងបើមិនធ្វើអញ្ចឹងបានអ្នកណាជួយខ្ញុំបានអ្នកណាជួយខ្ញុំពឹងតែមេធាវីខ្ញុំមិនកើតមេធាវីបុគ្គលខ្ញុំមិនកើតពឹងតែមេធាវីនេះមិនកើតអញ្ចឹងត្រូវពឹងមេធាវីប៉មេធាវីប៉មាន8 10នាក់ទាំងទាំងក្នុងក្របខ័ណ្ឌទាំងសកួរ មាន10នាក់អញ្ចឹងមេធាវី10នាក់និងមេធាវី4នាក់អាណាខ្លាំងជាងមិនអា10នាក់ខ្លាំងជាងអញ្ចឹងប្រើប្រាស់ក្នុងមេធាវីបកនិងមេធាវីបុគ្គលខ្ញុំមេធាវីបកខ្លាំងជាងមេធាវីបុគ្គលហើយសមាជិកបកនិងក្រុមការងារបកវាខ្លាំងជាងមេធាវីខ្ញុំពីព្រោះពេលដែលមានអនុប្រធានបកមួយឡើងទៅធ្វើជាប្រធានស្ដីទីគឺត្រូវការរកខុសត្រូវរកយុត្តិធម៌ ឲ្យមកដល់ខ្ញុំឲ្យមកដល់បកចុះបើសិនណាជាខ្ញុំចូលដៃជាមួយហ៊ុនសែនខ្ញុំឲ្យប្រធានបកអនុប្រធានបកក៏មិនខ្លាយទៅជាប្រធានស្ដីទីតើក្នុងបកបានអ្នកណាជាអ្នកសម្រេចខ្ញុំសួរបងប្អូនអានឹងហើយគេហៅថាវិធីដែលធ្វើឲ្យคล้ายទៅជាពោះអត់ក្បាលបងប្អូនយល់ទេ អានឹងហើយដែលវិធីដែលកឹមសុខានិងហ៊ុនសែនធ្វើយ៉ាងម៉េចឲ្យគណៈបកយើងคลายទៅជាពស់ដែលកបុតក្បាលបរិជនីសែមបងប្អូនបងរួយក្បាលខៀវបើសិនណាជាហ៊ុនសែនហ៊ុនសែនចាប់កឹមសុខាដាក់គុកបើកឹមសុខាមិនចាប់បាក់ខ្លួនឯងដាក់គុកទេតើបាក់យើងអាលាយកើតទេអត់ទេ ជាក់ស្ដែងដោយអាសួនសេរីរដ្ឋាអាសួនសេរីរដ្ឋាបងដឹងហើយវាឆ្កែហ៊ុនសែនប៉ុន្តែវាឆ្លាតវាឆ្លាតសមិទ្ធផលបកវាដែលវាបង្កើតគណៈបកអំណាចពលរដ្ឋខ្មែរពេលដែលគេចោតវាចាប់ដាក់គុកវាចង់បដូរឈ្មោះហ្នឹងណាវាចង់បដូរឈ្មោះហ្នឹងវាគាត់តែគេចាប់វាភ្លាមវាលែងតំណែងភ្លាមវាធ្វើសេវត្តឲ្យសួងសុភ័ណ្ឌឡើងពឹប ធ្វើជាប្រធានស្ដីទីហើយកັບទោសអញមិនទៅដាក់គុកដាក់ទៅបើអញប្រគល់បាក់ឲ្យគេហើយទៅហើយដល់ពេលអញ្ចឹងតឡាការមានទៅរឿងបាក់សួងត្រីរដ្ឋាដែរទៅរឿងមិនកើតបើគេប្រគល់បាក់ឲ្យសួងសុផាន់ដែរណាដល់ប្រគល់បាក់ឲ្យសួងសុផាន់មើលទៅណែសួនត្រីរដ្ឋាហ្នឹងដូចជាបឡំបកើបឡំបកើជាមួយនឹងហ៊ុនសែនសួងសុផាន់ដឹងរឿង ជួងសុផាន់ឡើងជាប្រធានបកស្ដីទីកំណែតម្រង់បកមួយចំនួនផ្ដាច់ចេញហើយនឹងធ្វើតាមគោលការណ៍របស់ខ្លួនអញ្ចឹងសួនសេរីរដ្ឋាចេញពីគុកមកវិញមិនដឹងទៅណាគ្មានបកគ្មានអីដំបងថាបានមកបានបកប៉ុន្តែដល់ពេលហើយជួងសុផាន់កែប្រែអាឡៃលក្ខន្តិកៈនៅក្នុងបកកែប្រែមួយចំនួនរចនាសម្ព័ន្ធមួយចំនួនទៅជួងពេលដែលចេញពីគុកមកវិញអាសួនរាយថាអត់មានកន្លែង ហ៊ុនសែនឲ្យកន្លែងមួយធ្វើការនៅក្នុងក្រសួងអភិវឌ្ឍជនបទតាមទៅជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទទៅបានคล้ายទៅជាឆ្កែគេរហូតទៅរឿងវាចឹងចុះបើបើហ៊ុនសែនមិនបើកឹមសខាមិនចូលដៃជាមួយហ៊ុនសែនស្មានតែគេមិនលេងសង្គមជាតិបានបងប្អូនអើយអត់ប្របាកយល់ទេបងប្អូនមើលតែមួយផ្លែត បងប្អូនដឹងភ្លាមថាអូកម្មសខានឹងជាណាណាហើយទៅបងប្អូនទៅឆ្ងល់ទៅឆ្ងល់កម្មសខាទៅបនផ្ទះម្ដាយក្មេករបស់ហ៊ុនសែនកម្មសខាទៅផ្ទះបងអឺស្លាប់របស់ខ្លួនបងប្អូនទៅឆ្ងល់ស្អីចាំបាច់ទៅឆ្ងល់អីច្រើនពេកគ្រាន់តែបងប្អូនកំណត់ទុកក្នុងចិត្តថាកម្មសខាគឺជាឧបករណ៍របស់ហ៊ុនសែនមនុស្សមេបៈមួយ ដល់ថ្នាក់ថាมันអាចហ៊ានដដើមយកបាក់ខ្លួនឯងត្រឡប់មកវិញហើយគឺវាឧបករណ៍របស់គេហើយបើវាជាឧបករណ៍របស់គេហើយទោះជាខំសម្ដែងប្រពន្ធណាជាមួយហ៊ុនសែនក៏ទៅអត់រួចដែរទោះជាអាណាខំប្រឹងសរសើរកម្មសខាឲ្យកម្មសខាคลายទៅជាមនុស្សអស្ចារ្យយ៉ាងណាក៏ដោយក៏វាទៅអត់រួចដែរមានតែឆ្កែទេបានជឿអានឹងយកវាពិតប្រកបចឹងតែមកទេអ្នកណាជឿអូខេជឿចុះ ប៉ុន្តែដែលជួលឡុងតាំងពីដើមមកខ្ញុំមិនជឿទេណាខ្ញុំមិនជឿតាំងពីដើមមកខ្ញុំថាខ្ញុំធ្លាប់និយាយឲ្យតើខ្ញុំថាលោកប្រធានសំរងស៊ីគាត់និយាយតាំងពីដើមមកដែរប៉ុន្តែគាត់ថាចាស់ចាស់មួយចំនួននៅក្រៅប្រទេសក៏អត់ដឹងខ្យល់នយោបាយមួយចំនួនតូចអ្នកមួយចំនួនធំដល់ពេលយូរយូរទៅគាត់ដឹងខ្យល់នយោបាយគាត់គាត់កែប៉ុន្តែមួយចំនួនទូចរាល់ថ្ងៃនេះអត់ដឹងខ្យល់នយោបាយហើយអត់កែទៀត អត់កែទៀតអត់កែណាអត់កែហើយបងប្អូនបងប្អូនចេះតែថាចេះអាពាក្យមួយទៀតណាខ្ញុំមើលសិនមើលម៉ោងម៉ោងម៉ានេះចេះតាមដល់ហើយពាក្យមួយទៀតណាបងឆៃលីបងប្អូនទាំងអស់គ្នា ពាក្យមួយទៀតខ្ញុំប្រាប់បងប្អូនគេនិយាយថាគេនិយាយថាម៉េចហ្នឹងអេដល់ដល់វាចង់ផ្លិច គេនិយាយថាហ៊ុនសែនហ៊ុនសែនអឺចង់ប្រម៉ូតលោកកឹមសុខាឲ្យលោកកឹមសុខានឹងคล้ายទៅជាអ្នកបំបីកម្លាំងគណៈបកសង្គ្រោះជាតិអញ្ចឹងកឹមសុខានឹង គេបំបែកឲ្យបំបែកកម្លាំងគណៈបកសង្គ្រោះជាតិ ដល់ឥឡូវហ្នឹងសង្គ្រោះជាតិអត់ទៀមទាត្រឡប់មកវិញកម្មសខាដើរតួនាទីមួយទៀតគឺបំបែកកម្លាំងអ្នកប្រជាធិបតេយ្យផ្សេងទៀតមិនថាប្រជាធិបតេយ្យបកណាទេឲ្យតាបកនឹងគ្រាន់បើជាងហ៊ុនសែនអានឹងទៅចតោះគេមកហើយឆ្ងល់វាវាកំពុងតែជាប់គុកវាកំពុងតែមានបញ្ហាវាកំពុងតែគេចោទពីទោសក្បត់ជាតិប៉ុន្តែវាអត់ព្រមទៅបំបែកកម្លាំងពួក CVP ទេ មកបំបីកម្លាំងយើងទី1ទី2ដែលរឿងសំខាន់ខ្ញុំចង់និយាយហ្នឹងបងប្អូនខ្វះថាសូមឲ្យលោកកឹមសខាមកចូលរួមជាមួយនឹងគណៈបកភ្លើងទៀនមកសូមឲ្យកឹមសខាមកចូលរួមបងប្អូនទៅសូមឲ្យកឹមសខាមកចូលរួមទៅស្អីបងប្អូនឈុំនិយាយពាក្យហ្នឹងអ្នកនយោបាយក៏ដោយសូមឈុំនិយាយតែហ៊ុនសែនអាចប្រើកម្មសខាឲ្យមកចូលរួមជាមួយយើងបានណា ហើយទៅយកទៅស្អីអាមិនចឹងនោះខ្ញុំប្រាប់ហើយថាយកទៅស្អីយើងចង់បង្រួបបង្រួមហើយក៏ប៉ុន្តែកុំបង្រួបបង្រួមជាមួយកាជះគេបង្រួបបង្រួមជាមួយ អ្នកប្រឆាំងពិតប្រកបអត់ត្រូវទៅបង្រួបបង្រួមជាមួយកាជះហ៊ុនសែនឧទាហរណ៍ដល់បងប្អូនអើយសូមឲ្យលោកកឹមសុខាមករួបរួមជាមួយយើងវិញមកកឹមសុខាអាចមកបើសួរកឹមសុខាចង់មកអត់ តែអត់មានប្រជាប្រិយភាពគ្មានណាគ្រប់គ្រងមកស៊ីស៊ីមករកយើងវិញឡើយនោះដូចឆ្កែបែងក្បាលចឹងមកដល់មិនមែនមកនេះណាមកនឹងរកវិធីកលុកកឆាស្អុយឯងពេញនឹងទៀតស្អុយពេញនឹងទៀតចឹងហើយបានអីអឺកុំតាំងខ្លួនអីអឺហៅកម្មសខាអីភ្លើងទៀនអីលោតិចច្រឡំចង់ហៅកម្មសខាអីមកចូលអីអើយបើវាទៅក៏ទៅទៅប្រទេសឆ្កែហ៊ុនថានេះធ្វើទៅទៅណាទៅទៅ និយាយមួយម៉ាត់ទៅណាទៅទៅទេបងប្អូនបងប្អូនបងប្អូនឥឡូវទៅទៅហៅមកទៅស្អីអញ្ចឹងហើយបានបានមានអ្នកខ្លះគេថាបានមានអ្នកខ្លះគេថាយើងបង្កើតសេណារីយ៉ូផ្សេងផ្សេងដើម្បីប្រមូលកម្មសខាត្រឡប់មកវិញដើម្បីប្រមូលកម្មសខាត្រឡប់មកវិញឲ្យកម្មសខាចូលដៃខ្ញុំប្រាប់ថា ហ៊ុនសែនឲ្យកម្មសខាធ្វើចំណាប់ខ្លាំងប៉ុណ្ណឹងហើយហើយកម្មសខាធ្វើអ្នកបម្រើប៉ុណ្ណឹងហើយហ៊ុនសែនមិនខ្វល់បើកច្រកឲ្យកម្មសខាទៅធ្វើជាអ្នកប្រឆាំងជាមួយអ្នកដតីទៀតទេហើយយើងនេះយើងនឹងអត់ត្រូវយកមនុស្សអញ្ចឹងមកទៀតទេអាមនុស្សអញ្ចឹងប្រជាពលរដ្ឋខ្មែរគួរតែគេដឹងទេមិនបាច់យកមកទេយកមកក៏អត់ចំណេញដែរ ណាយកមកក៏អត់ចំណេញដែរចឹងហើយបានខ្ញុំប្រាប់បងប្អូនណាពួកគណៈបកប្រជាជនវាតែងតែប្រើលបែងប្រឈឺសាច់ប្រឈឺសាច់ភាកច្រើនសុំទោសខ្ញុំមិននិយាយប្រមាថការពៀនទៅដល់អ្នកជាប់ទោសជាប់គុកម្នាក់សិកាឬក៏ជាប់គុកអីខ្ញុំអត់ប្រមាថការពៀនពួកគេទាំងអស់គ្នាទេប៉ុន្តែខ្ញុំចង់និយាយមកចំនួន រូបភាពមួយចំនួនដែលគណៈបកប្រជាជនតែងតែគេប្រើមកតែងតែប្រើមកតែងតែគេប្រើគេបង្កើតព្រឹត្តិការណ៍ប្រើហើយយើងអត់ដឹងថាអានឹងវាជាការបង្កើតព្រឹត្តិការណ៍របស់គេទេមនុស្សច្រើនណាស់អ្នកដែលមិនយល់មួយចំនួនវាថាអានឹងមិនមែនទេសិតតែយើងចោតប្រកាន់សិតតែយើងអីចឹងប៉ុន្តែសេណារីយ៉ូរបស់គេនឹងគេតែងតែចឹងតែងតែប្រើអាអាយុទ្ធសាស្ត្រគឺអឺគេថា វិធីសាស្ត្រឈឺខ្លួនណាវិធីសាស្ត្រឈឺខ្លួនហ្នឹងចាប់ដាក់គុកប្រម៉ូតអ្នកឯងឲ្យคล้ายទៅជាទេវតាคล้ายទៅជាចក្រខាងគេ លើកឧទាហរណ៍ដូចណានាមីសវណ្ណារាលើកឧទាហរណ៍ដូចណានាកឹមសុខលើកឧទាហរណ៍ដូចណានាកឹមសខាលើកឧទាហរណ៍ដូចណានាមនុស្សមួយចំនួនទៀត មួយចំនួនតូចជាប់គុកហើយជួនណាគេដេញឲ្យមកក្រៅប្រទេសគេធ្វើដេញអូវាយប្រផាត់ចាប់ប្រភេងមានបងប្អូនខ្លះដើម្បីចង់ដឹងកម្លាំងយើងអ្នកប្រឆាំងនឹងប៉ុណ្ណាគេធ្វើប្រកាសតាមចាប់ខ្លួនអ្នកណាដែលគ្រាន់តែប្រើភាសាបន្តិចជូតមិនគួរឲ្យឲ្យហ៊ុនសែនប្រតិកម្មហ៊ុនសែនប្រតិកម្មដល់ពេលហ៊ុនសែនប្រតិកម្មក៏រត់មក រត់មកអ្នកស្នេហាជាតិនៅក្រៅប្រទេសនោះនាំគ្នាអាខ្លួនឯងជួយមិនតាន់ម៉ែមកណាខ្លួនឯងជួយខ្លួនឯងអត់តាន់ម៉ែមកណាអូមកបងបងមកយើងដូចគ្នាបងអើយយើងដូចគ្នាមកហៅគេមកឲ្យគេស្គាល់ផ្ទះអស់លីងហៅគេមកមកបងបងរត់ភៀសខ្លួនមកឲ្យគេស្គាល់ផ្ទះខ្លួនឯងឲ្យគេស្គាល់ផ្ទះខ្លួនឯងអានេះមកអានេះមកដឹងទាំងអស់សញ្ញាតនាអេតនាវាគូប្លង់ឲ្យមេវានៅដល់ទាំងអស់វាគូប្លង់ឲ្យតែមើលវាមិនមែនគេដេញចាប់ណា វាប្រើល្បិចឈឺសាច់នឹងដើម្បីឲ្យអ្នកប្រជាធិបតេយ្យនឹងដែលស្មានតែគ្នាឯងនឹងប្រមូលយកមកយកមកនាំគ្នាមកនាំនាំគេមកផ្ទះផ្ទះនៅ តាណាលេខម៉ានម៉ានម៉ានម៉ានអានេះកត់យកទាំងអស់យកទៅយកទៅបញ្ជូនទៅឲ្យអាមេមេអាមេនោះបញ្ជូនក្រុមពួកអាជើងកាងមកអាជើងកាងមកឬក៏ជួលពួកឯងដឹងតាណាទាំងអស់អាឡុងឯងនៅតាណាផ្ទះលេខប្រមាណវាដឹងអាទាំងអស់ ចុះមិនបានវាដឹងវាមិនដឹងអីបើពេលខ្លះគ្នាយើងនៅជាមួយយើងយើងអត់ដឹងថាគ្នានឹងគ្នាគេផងហ្នឹងយើងអត់យល់ផងហ្នឹងយើងអត់យល់ថាគ្នានឹងគ្នាគេផងយើងអត់យល់ផងអានេះខ្ញុំនិយាយខ្វះណាហើយអាវិធីហ្នឹងគណៈបពាជីជនតែងតែធ្វើតាំងពីមុនរហូតទល់គ្នានឹងឥឡូវហ្នឹងមិនតាន់គេឈប់ធ្វើផងបងប្អូនមើលគឹមសុកចេញមកវិញហ្មង កឹមសុខគេបង្កើតព្រឹត្តិការណ៍ដើម្បីឲ្យបន្លប់រឿងបាញ់សម្លាប់លោកបណ្ឌិតកែមលីឃើញទេពេលដែលគេចាប់កឹមសុខមួយទៀតរឿងបណ្ឌិតកែមលីចិត្តតែសាបទៅសាបទៅសាបទៅសាបទៅគេចាប់អារម្មណ៍រឿងកឹមសុខវិញម្ដងដល់ពេលកឹមសុខគេប្រម៉ូតឲ្យចេញពីគុកមកវិញកឹមសុខគេអួតក្អេងក្អាងគេថាមនុស្សអីគេនៅតែប្រឆាំងតវ៉ាអីជាមួយហ៊ុនសែនអីលាក់នឹងលាក់អីគេដើរគេប្រឹងអួតឲ្យក្អេងក្អេងតាមវត្ថុអាស៊ីសេរី គេថាឲ្យគេខ្លាំងគេមិនព្រមមកហើយប្រាប់ថានៅសុកសុកហ៊ុនសែនអត់តន់ក្អកមកគឺផងអានោះប្រកាច់នាំកូនរត់មកក្រៅស្រុកពឹងគណៈបកសង្គ្រោះជាតិពឹងថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិដល់ពេលលទ្ធផលចុងក្រោយវាមកបំផ្លាញគណៈបកសង្គ្រោះជាតិវាមកឌៀមដាមហើយវាថាវាកែវាថាវារិះគន់រិះគន់បានបើមនុស្សល្ងងមនុស្សអត់ចូលសាលារិះគន់ គណៈបកសង្គ្រោះជាតិខ្ញុំមិនថាទេប៉ុន្តែអួតតែខ្លួនឯងជាបញ្ញវន្តអួតតែខ្លួនឯងជាបណ្ឌិតមករិះគន់តាមវត្ថុហើយរិះគន់រិះគន់តែបុគ្គលទៀតរិះគន់រិះគន់តែបុគ្គលទៅទៀតណាហើយរិះគន់រិះគន់មិនត្រូវបច្ចេកទេសទៅទៀតសួរតែខ្លួនឯងអ្នកវិជាធិបតេយ្យដល់ពេលរិះគន់ទៅ អ្នកដែលគ្រប់គ្រងគេជេរប្រមាថគេថានិយាយមិនត្រូវ វាថាយូរយូរទៅគាត់តែឯងរិះគន់អត់បានតែឈួតគេមិនមែនមិនឲ្យរិះគន់ទេក៏ប៉ុន្តែឯងរិះគន់វាមិនត្រូវរិះគន់ធ្វើម៉េចបានត្រូវចង់រិះគន់គេវាតតែឯងនឹងធ្លាប់បានឲ្យយោបល់ទៅគេក្រៅផ្លូវការធ្លាប់បានឲ្យគេកែផ្លែផ្លូវការហើយហើយគេមិនកែដល់ពេលគេមិនព្រមធ្វើគេមិនស្ដាប់យើងប៉ុន្តែម្យ៉ាងម្យ៉ាងគេមិនស្ដាប់យើង ទេពីព្រោះអីព្រោះយើងមិនមែនជាសមាជិករបស់គេ យើងជាអ្នកដតីបើសិនណាជាមនុស្សម្នាក់ម្នាក់អឺបកើតក្រុមមួយហើយចេះតែទៅស្ដាប់អ្នកដតីរិះគន់ហើយបំបែកក្រុមខ្លួនឯងកំតិចក្រុមខ្លួនណាហ្នឹងឈួតបាត់ហើយហើយទី1ទី2បើបើខ្ញុំបកើតក្រុមមួយបើខ្ញុំនៅជាមួយសង្គ្រោះជាតិបើឯងមកឌីលមេអញអញមិនមានសិទ្ធិការពារមេអញសំបីតាសំសំបីតាហ៊ុនសែនក៏ដែរអ្នកណាដែលគេរិះគន់ហ៊ុនសែនពួកហ៊ុនសែនវាការពារហ៊ុនសែនដែរ ទោះបីតាពួកគ្នាឯងក៏ដែរគ្នាឯងហ្នឹងពេលគេរីកគុណឯងហ្នឹងគ្នាឯងហ្នឹងចូលមកការពារឯងដែរហើយចូលឯងរីកគុណគេហ្មងអាចគួតហើយដល់ពេលគេគេគេការពារគ្នាការពារគ្នាគេវាសិតតែអូប៉ះពាល់មេបានទេអើប៉ះមិនបានហើយប៉ះមេគេហើយប៉ះពាល់មេគេហើយប៉ះហ្នឹងអាសូរទៅត្រូវរឿងទៅវាមិនត្រូវរឿងទៅទៀតគេមិនឆេ ដល់ពេលគេជេរទៅប៉ះពាល់មេម្បាននេះខ្មែរចប់ហើយហីអីអីការពារសំបីតែគ្នាឯងក៏ការពារឯងដែរណាហើយអត់ដឹងឯងក្បាលដឹងកតុយបើម្នាក់ម្នាក់គេស្ដាប់ការរិះគន់របស់ពួកឯងបើភ្លើបើភ្លើតាម Facebook ចប់បាត់ហើយមិនបាច់បកកើតនយោបាយមិនបាច់ធ្វើបញ្ញយោបាយរអាចគោទេហ៎បើមនុស្សគ្រប់គ្នាឲ្យគេស្ដាប់ឯងរិះគន់តាមបច្ចុប្បន្នពួក CPP ក៏វាអាចរិះគន់ពួកយើងតាមវត្ថុបានដែរហើយបើយើងស្ដាប់ពួក CPP រិះគន់យើងដែរ ណាគាត់ថាពួកឯងនឹងប្រើលទ្ធិអ្នកប្រជាធិបតេយ្យអីអ្នកឯករាជ្យស្អីប៉ុន្តែដល់ពេលលទ្ធផលចុងក្រោយ ពួកឯងការពារតាហ៊ុនសែននិយាយតែការពារតាហ៊ុនសែនតលាក់កុហកឲ្យតាអ្នករងគ្រោះតារហូតតលាក់កុហកឲ្យតាមនុស្សតាហ៊ុនសែនធ្វើបាបតារហូតដូចឯងនិយាយចឹងកាប់ហ៊ុនសែនមកកបិតហើយកាប់អ្នកប្រជាធិបតេយ្យ10កបិតអីវ៉ាណាហើយបើសិតតែម៉ាម៉ាហ្នឹងបើមកជេរម្ល៉េះឯងធ្វើម៉េចទៅពេលស្មានតែគេប្រភ្លឺខួរក្បាលគេនឹងល្ងងណាស់ ស្មើនឹងអ្នកស្ដាប់នឹងអ្នកស្ដាប់ហើយតាមវត្ថុនឹងស្មើនឹងគេប្រភ្លឺជាងហើយណាក៏ដូចមកអាបកែបោបាច់បន្តិចបន្តួចតាមទ្រឹស្ដីនឹងស្មើនឹងគេអ្នកស្ដាប់នឹងល្ងងអីចាតិចឃើញគេលើកដៃឲ្យមេដៃអីហ្នឹងថ្ងៃហ្នឹងអូអញសប្បាយចិត្តទេអញនិយាយទៅគេលើកដៃឲ្យអញច្រើនណាអូអញនិយាយទៅគេចូលមើលអញច្រើនណាឯងចូលអញប្រាប់ចូលហ៊ុនសែន10លានអ្នក អ្នកបោះឆ្នោតស្រុកខ្មែរប្រជាជនខ្មែរមាន16លាននាក់អ្នកដែលស្រឡាញ់ page like page ហ៊ុនសែនមានរហូតដល់ជិត20 20លាននាក់ហើយស្រុកខ្មែរណាមានអ្នកលេង Facebook ដល់20លាននាក់វាអត់មានទេមានតែកូនក្នុងពោះថែមទៀតមិនដល់ផងបោកទាំងកូនឆ្កែទៀតក៏មិនដល់ដែរបោកទាំងកូនគោទៀតក៏មិនទាន់ដល់20លានដែរប៉ុន្តែហេតុអីបានជាភ័យហ៊ុនសែនមានអ្នក like រហូតទៅដល់2ជិត20លាននាក់ អហើយចុះបើអ្នកឡែកហ៊ុនសែនស្រឡាញ់ហ៊ុនសែនម្លឹងម្លឹងអ្នកចូលចិត្តហ៊ុនសែនម្លឹងម្លឹងចាំបាច់វារៀបចំប្រព័ន្ធលួចឆ្នោតធ្វើអីវាមិនរៀបចំបោះឆ្នោតត្រឹមត្រូវហើយចាំបាច់វាហាមិនឲ្យគេចូលទៅប្រកួតជាមួយវាធ្វើស្អីខ្លាចសំរងទីទៅស្អីបើវាមានអ្នកស្រឡាញ់83%មែនរឿងវាអត់ដល់ពេលវាអត់វាអសច្ចធម៌អញ្ចឹងទៅនិយាយបែបអសច្ចធម៌អញ្ចឹងទៅមកឲ្យជេរមកចាស់អញ្ចឹងបានថាពួកឯងនេះ ប្រមាក់ទៅមើលបងប្អូនសរុបមកសរុបមកវិញខ្ញុំមកបេះសរុបមកវិញបងប្អូនណាផ្ដាំទៅកឹមសុខាផ្ដាំទៅហ៊ុនសែនផ្ដាំទៅយាយស៊ីណាតហូបទៅអារឿងដាក់បដាសាគេនឹងអូខេឃើញទេដាក់បដាសាខ្ញុំដាក់បដាសាអីហើយអួតអាដាក់បដាសាគេអាអួតនេះ ហ៊ុនស៊ីណាតដាក់បដាស្តាខ្ញុំឲ្យខ្ញុំងាប់អីណានៃអីឯងងាប់អីណានៃអូខេអហ៊ុនសែនអួតថាតកូលគាត់ មានអាយុចាប់ពី90ឆ្នាំឡើងលើគាត់និយាយមិនតាន់បានប្រមាណបងប្រុសគាត់ស្លាប់ស្លាប់ភ្លាមភ្លាមគឺមានន័យថាម៉េចមានន័យថាមាត់យាយហ៊ុនសេនានេះចង្រៃណាស់មាត់ហ៊ុនសែននឹងចង្រៃណាស់ និយាយដាក់ប្រដាសការពារសុកសុកឲ្យបងខ្លួនឯងស្លាប់អាហ្នឹងណាអាហ្នឹងហើយជារឿងរឿងដែលខ្ញុំកណ្ណាខ្ញុំចង់បញ្ជាក់រឿងកម្មថាទៅស៊ីប្លឺមប្លឺមអីហ្នឹងបងប្អូនកុំកុំកុំយល់ច្រឡំថាវាជារឿងអស្ចារ្យជារឿងដែលគួរឲ្យចំណែនធម្មតាទេមនុស្សដែលអគុណសន្តិទ្ធភាពខ្ញុំនិយាយតាំងពីដើមត្រូវកុំជឿក្រុមអាមនុស្សពីរប្រភេទទី1ក្រុមអអគុណសន្តិភាព ស្អីគេនោះទី2សូមកុំជឿតាមពួកអអគុណសន្តិទ្ធភាពអាពីរប្រភេទហ្នឹងខ្ញុំនិយាយយូរណាកុំអគុណពួកអអគុណសន្តិភាពកុំជឿទុកចិត្តទៅលើ ពួកអអគុណសន្តិទ្ធភាពហាមដែលខាតកុំជឿអាពីអាពីក្រុមហ្នឹងពីព្រោះអាពីក្រុមហ្នឹងវាចូលដៃជាមួយគ្នាបំផ្លាញអ្នកប្រជាធិបតេយ្យច្បាស់100%អត់មានសង្ស័យ បាទខ្ញុំនិយាយតាំងពី3ឆ្នាំមុនប្រយ័ត្នពួកអាអគុណសន្តិភាព និងពួកអាអគុណសន្តិភាពហ៊ុនសែនវាបខំឲ្យគេអគុណសន្តិភាព ពួកកម្មសខាវានាំគ្នាទៅអគុណសន្តិភាព ហើយវាសរសើរសន្តិភាព វាថាជាការបង្រួបបង្រួមជាតិស្អីវានោះប៉ុន្តែបកវាអាលាយអស់វាអត់យកមកវិញទេ នេះគឺប្រយ័ត្នឲ្យមែនតែនអញ្ចឹងសូមកុំទុកចិត្តទៅលើពួកអាពីក្រមនេះព្រោះពួកអាពីក្រមនេះវា បំផ្លាញជាតិដូចគ្នាទេប៉ុន្តែអាពីក្រមទី1អាក្រមអគុណសន្តិទភាពខ្ញុំស្អប់មកជុំនេះអាអគុណសន្តិភាពខ្ញុំស្អប់មកជុំងុំអាអគុណសន្តិទភាពចូលដៃជាមួយអាអគុណសន្តិភាពស៊ីលុយមិនចូលដៃទេស៊ីលុយអាអគុណសន្តិភាពអានេះគឺខ្ញុំស្អប់ចុយម៉ាយអានេះ គឺថា អរគុណសន្តិភាពខ្ញុំអាចយោគយល់ជជែកជាមួយវាបានប៉ុន្តែពួកអរគុណសន្តិភាព ដែលវាចូលដៃជាមួយនឹងពួកអរគុណសន្តិភាពនេះខ្ញុំមិនអាចយោគយល់ជាមួយវាបាននេះគឺសម្រាប់ខ្ញុំបុគ្គលខ្ញុំខ្ញុំនិយាយត្រង់នៅតែនិយាយចាស់ណាសូមអរគុណជូនពរសុខភាពល្អសំណាងល្អបងប្អូនណាសូមអរគ្នាសូមជម្រាបលា បាទជួបគ្នាពេលក្រោយទៀតទេណាបាទហើយអូ អឺបានចាំពេលក្រោយក៏បានដែរចាំពេលក្រោយចាំខ្ញុំនិយាយបាទសូមអរគុណសូមជំរាបលា